កំសត់ណាស់ណានេះហើយជីវិតអ្នកតស៊ូជីវិតអ្នកដែលស្រឡាញ់ជាតិជីវិតដែលកូនក្មួយស្ត្រីស្ត្រីក្លាហានជាប់គុកដើម្បីជាតិនឹងថ្ងៃហ្នឹងក៏ខ្ញុំសូមចេញមកបកស្រាយ នឹងវិភាសាលេងជាមួយនឹងបងប្អូនកូនក្មួយដែលពីបញ្ហាជាតិរបស់យើងជាជាសួរចាអឺអូប្រធានប្រធានបတ်អ្វីដែលម៉ាក់យាយទៅទៅចៅចង់ចូលរួមបន្តិចដែរជាមួយម៉ាក់យាយខយាយពី របបចៅប្រៃចាប់ខ្លួនកោតកោតកម្មនាកាវ៉ាហ្នឹងឯងយាយចង់និយាយពីរឿងតិចដែរពីគ្រោះគ្នាកន្លែងហ្នឹងតិចដែរតែយាយមិនដឹងជាអេតចៅចូលយ៉ាងម៉េចកើតបើខ្ញុំវាអត់អឺខ្ញុំផ្សាយ direct អញ្ចឹងខ្ញុំអត់ដឹងថាខ្ញុំអេតចូលមិនកើតខ្ញុំអត់ចេះខ្ញុំចង់អេតឲ្យ ចៅនិយាយជាមួយយាយនិយាយគ្នាពីគ្រោះគ្នាលេងហ្នឹងហើយដែលចៅដែលគេបំណងចាប់ចៅនៅនៅពួកកោតកម្មនៅ Nagawa ហ្នឹងចង់និយាយរឿងនឹងដែរចៅខ្ញុំតូនយាយអត់ចេះអេតអត់ចេះធ្វើម៉េចទាញចៅបានមកនិយាយជាមួយសុំទោសកន្លែងហ្នឹងយាយអត់ទៅចេះ សូមគោរពអឺអ្នកមីងចាស់គោរពមួយយោសួរមួយដូចគ្នាអឺថ្ងៃហ្នឹងខ្ញុំមានអត់មានប្រធានបတ်អឺដូចថាយើងមានប្រធានបတ်របស់យើងមាននិយាយអឺអ្វីដែលយើងឃើញមើលឃើញណាពិតពិតសប្ថ្ងៃបច្ចុប្បន្នយើងមើលឃើញសប្ថ្ងៃនិយាយចង់និយាយពីរឿងចឹងណាចានិយាយរឿង ចោ500ដែល ធ្វើបាបប្រជាជនយើងសពថ្ងៃអត្តបទហ្នឹងគឺថាយើងមិនដឹងថាថ្ងៃនេះអត់មានអត្តបទអីគឺអត្តបទពីនេះបន្តិចពីនោះបន្តិចដើម្បីគួរយើងពិភាក្សាគ្នាចាអឺជាបឋមសូមថ្លែងបង្គំដល់គុណចាស់គ្រប់ព្រះអង្គជាអ្នកស្រឡាញ់ពុទ្ធសាសនាហើយស្រឡាញ់ជាតិក៏សូមគោរពដល់បងប្អូនយើងទាំងអស់ ខ្មែរទាំងអស់គឺទូទាំងពិភពលោកសូមអំពាវនាវដល់ខ្មែរលើខ្មែរក្រោមខ្មែរកណ្ដាលដូចខ្ញុំធ្លាប់អំពាវនាវអញ្ចឹងចា ថ្ងៃហ្នឹងខ្ញុំអត់មាន ប្រធានបទអីអីជាច្បាស់លាស់ទេប៉ុន្តែដែលខ្ញុំស្ដាប់បើបឋមគឺខ្ញុំចង់និយាយពីអឺ ការចប់ទោសរបស់លោកគឹមសខាដបងចង់និយាយចឹងក្រោយចាំនិយាយអំពីដេញល្បិចដែលគេធ្វើបាបចៅចៅដែលនៅ Nagawa ហ្នឹងអង្គល្បិចហ្នឹងខ្ញុំខ្ញុំមើលឃើញខ្ញុំមើលឃើញខ្ញុំនឹងនិយាយក្រោយតែដបងនេះខ្ញុំចង់និយាយពី ប្រធានរបស់ខ្ញុំគឺប្រធានលោកប្រធានកឹមសុខាដែលខ្ញុំបានឮសំឡេងវិទ្យុអស៊ីសេរីគាត់មានប្រសាសន៍ពីព្រឹកមិញហ្នឹងថាធម្មតាគាត់គេហៅគាត់ឡើងតឡាកាស្អែកស្អែកហ្នឹងថ្ងៃទី9គឺស្អែកហ្នឹងឯងតែឥឡូវនេះវាមេធាវីរបស់លោកកឹមសុខាហ្នឹង គាត់និយាយថាគេបន្លាយរហូតដល់ថ្ងៃ16បន្ត16ហ្នឹងខែកុម្ភៈហ្នឹងទៀតហើយខ្ញុំឃើញអញ្ចឹងខ្ញុំលឺអញ្ចឹងខ្ញុំដូចជាមានអារម្មណ៍មួយដែលដែលយើងទាំងអស់គ្នាដែលរងចាំដែលរងចាំគាត់ណាដែលរងចាំគាត់យើង ដែលបកសង្គ្រោះជាតិដែលគេរំលាយទៅ គឺមានគាត់ជាប្រធានហើយគេចោទគាត់ថាក្បត់ជាតិដែលមានជនបរទេសអឺគឺសហរដ្ឋអាមេរិកអីហ្នឹងសហភាពអឺរ៉ុបអីហ្នឹងនៅពីក្រោយខ្នងតែរោគជាប់ចាប់ចោតដែលចោតពាក្យដែលចោតទាំងអស់ហ្នឹងវារត់ឃើញដែលរោគមិនឃើញដែលមេធាវីដើមចោត គាត់ហ្នឹងបើតាមខ្ញុំស្ដាប់ទៅថាឲ្យគាត់ហ្នឹងឆ្លើយថាឲ្យឆ្លើយថាគាត់មានទោសចឹងដូចខ្ញុំមានការឆ្ងល់ខ្ញុំឆ្ងល់ថាលោកប្រធានគឹមសុខាសពថ្ងៃអឺគាត់បានចាប់បំរាមតែគាត់មានពេលដើរ ហើយក៏គាត់ចេញពីផ្ទះបានហើយគាត់ដើរពេញស្រុកខ្មែរបល័យនេះដែលខ្ញុំសូមភ្ជាប់នឹងបងប្អូនដែលកូនចៅដែលកំពុងតែធ្វើកោតកោនៅ Nagawa អឺសម្រាប់ខ្ញុំខ្ញុំចង់ពិភាក្សាជាមួយនឹងបងប្អូនហើយយើង ជួយគិតជួយពិចារណាទាំងអស់គ្នា ឱកាសហ្នឹងឱកាសហ្នឹងបើខ្ញុំបើខ្ញុំជាប្រធានរបស់ខ្ញុំជាលោកគឹមសខាវិញពីព្រោះចាប់អត់មានទោសអត់មានកំហុសអីទាំងអស់គឺចោតប្រកាន់ដែលរកផោះតាំងអត់មាន ហើយគេអូសបន្លាយវាបើថាទៅមួយឆ្នាំ អីទៅអានឹងយើងយើងអត់តាន់ឆ្ងល់ទេតែវា 4ឆ្នាំកន្លងផុតមកហើយអឺយើងខ្ញុំចង់សួរបងប្អូនថាតើគិតយ៉ាងម៉េចគិតថាគេគេរៀបចំ ធ្វើអញ្ចឹងឲ្យគាត់បិទមាត់ឬមួយគាត់ខ្លាចគេប៉ិនបើសម្រាប់ខ្ញុំខ្ញុំជាបើខ្ញុំមេប្រធានបកដែល ខ្ញុំបានផ្សព្វផ្សាយខ្ញុំបានបាត់ស្បែជាមួយនឹងអឺដៃគូរបស់ខ្ញុំគឺសំរងស៊ីកុំសខាមនុស្សតែមួយណាទិញមិនលក់សម្លុតមិនខ្លាចមិនបែកមិនបានហ៎ហើយពលរដ្ឋជាអ្នកជាអ្នកឲ្យតម្លៃពលរដ្ឋជាអ្នកម្ចាស់ម្ចាស់ជីវិតរបស់គាត់ គាត់នឹងបំរើបរដ្ឋណាអឺចឹងយើងខ្ញុំវាឆ្ងល់ថាពីថ្ងៃទី2ខ្ញុំឮថាគាត់ចេញទ្វារក្រោយនេះការសង្ស័យរបស់ខ្ញុំការសង្ស័យរបស់ខ្ញុំខ្ញុំខ្ញុំនៅតែមាននៅមានការសង្ស័យច្រើនតែឥឡូវនេះយកលេសថា មានផ្ទុកកូវីដណាលើកទៅដល់ថ្ងៃទី16ទៀតអឺចៅអីចឹងចៅធ្វើកម្មវិធីអឺការចូលរួមមួយម៉ាក់យាយហើយអឺចាអឺបើចៅចាស់ធ្វើទៅចៅធ្វើទៅចូលរួមមួយគ្នាយើងនិយាយគ្នាយ៉ា ហ្នឹងហើយយើងនិយាយគ្នាហើយយើងឆ្ងល់ចៅខ្ញុំឆ្ងល់វត្តធរព្រោះខ្ញុំអ្នកគ្រប់គ្រងគណៈបកអឺសង្គ្រោះជាតិតាំងពីចាប់លោកគឹមសុខាមកដើរធ្វើបាតកម្មហ្នឹងវាចាស់ពីសក់ខ្មៅរហូតដល់សក់សបាត់ហើយពីមុនមិនសក់សអញ្ចឹងឯណាដើរស្រែកទៀមទាឲ្យគេដោះលែងលោកប្រធានហើយភ័យ បារម្ភភ័យមែនទែនដែលគាត់មានសម្ដីថាគាត់នឹងសម្ភាសជាមួយនឹងលោកសំទាំងស៊ីលោកជុនច័ន្ទបុត្រគាត់ហៅគាត់មកសួរគាត់ថានឹងចាប់ដៃជាមួយលោកសំស៊ីលោកសំទាំងស៊ីដើម្បីប្រទេស ជាតិដើម្បីប្រជាពលរដ្ឋហ្នឹងរហូតមួយជីវិតរបស់គាត់រហូតអស់ជីវិតរបស់គាត់ ខ្ញុំនៅតែចាំសម្ដីនឹងនៅក្នុងខួរក្បាលខ្ញុំនឹងអត់អត់ភ្លេចប៉ុន្តែអ្វីដែលខ្ញុំមើលឃើញសប្ថ្ងៃនេះណាដូចជាគាត់នឹងខ្ញុំខ្ញុំខ្ញុំឃើញមួយមួយចំនួនមួយចំនួនដែលស្រែកថាអឺសង្គ្រោះជាតិហ្នឹងបែកហើយ បែកគ្នាគឹមសខាសំរងស៊ីបែកហើយដែលមួយចំនួនដែលនិយាយហ្នឹងណាតែឥឡូវនេះខ្ញុំឃើញទៅអែបជាមួយនឹងគាត់ចឹងខ្ញុំថាបងប្អូនកូនចៅមើលឃើញខ្លួនឯងអ្នកណាអ្នកដែលចេះតែស្រែកថាអឺបែកបែកតែលោកសំរងស៊ីគាត់មិនដែលគាត់មិនដែលនិយាយថាបែកទេ ប៉ុន្តែខ្ញុំនិយាយនេះណាខ្ញុំសុំថាអញ្ចេះខ្ញុំកុំអើយចោតខ្ញុំថាខ្ញុំនឹងស្រឡាញ់បុគ្គលខ្ញុំនឹងងប់នឹងបុគ្គលលោកសំរងស៊ីកុំខ្ញុំនិយាយហើយនិយាយទៀតខ្ញុំអត់ដែលខ្ញុំអត់ដែលចិត្តស្និទ្ធអីជាមួយលោកសំរងស៊ីណាខ្ញុំសូមជម្រាបបងប្អូនកូនចៅប៉ុន្តែខ្ញុំគ្រប់គ្រងអឺ គ្រប់គ្រងនៅនយោបាយរបស់គាត់នយោបាយអ្នកប្រជាធិបតេយ្យចឹងខ្ញុំខ្ញុំគ្រប់គ្រងអ្នកប្រជាធិបតេយ្យហើយអ្នកប្រជាធិបតេយ្យហ្នឹងមិនមែនប្រជាធិបតេយ្យដូចមាត់ដែលខ្ញុំឃើញក្រុមខ្លះហ្នឹងទៅអែបប្រធានរបស់ខ្ញុំហ្នឹងបើខ្ញុំមើលទៅហ្នឹងគឺសាច់គឺថាសិតតែខួរក្បាលស្អុយហ្នឹង ខ្ញុំឡើងនិយាយថាអញ្ចឹងសត្វតែខួរក្បាលដែលគាត់ចង់គេចង់បំបែកគេដើរតាមជាមួយហ៊ុនម៉ាណែតខ្លះគេដើរតាមជាមួយហ៊ុនសែនហើយខ្ញុំឃើញពួកហ្នឹងចូលទៅអែតជាមួយគាត់ហើយគាត់រីករាយទទួលស្គាល់ពួកហ្នឹងទៀតហើយពួកហ្នឹងពួកដែលគេចង់បំបែកហើយគេពួកហ្នឹងពួកគេខាងគេបន្ទោសគេគេ ខាងជេរលោកសំរងស៊ីទៀតខ្ញុំមើលទៅហើយអ្វីដែលខ្ញុំនិយាយនេះណាដូចខ្ញុំបានជម្រាបអញ្ចឹងខ្ញុំចង់បានប្រជាធិបតេយ្យពិតប្រាកដអញ្ចឹងហើយខ្ញុំចង់បានជាមួយអ្នកប្រជាធិបតេយ្យពិតប្រាកដខ្ញុំមើលជំហួរ អ្នកដែលធ្វើនយោបាយបនយាននយោបាយកម្ពុលកម្ពុលទាំង3រូបណាដែលមានអបថ្ងៃណាយើងមើលឃើញណាមានសំរងស៊ីមានគឹមសុខាមានហ៊ុនសែនយ៉ាងគេថាអ្នកនយោបាយកម្ពុជាបើសម្រាប់យើងមើលឃើញទាំងអស់គ្នាណាហើយតែខ្ញុំមើលឃើញអ្នកទាំង3ហ្នឹង គឺខ្ញុំដើរតាមបុគ្គលដែលគាត់ មានជំហររឹងមាំហើយហើយអឺទៀមទាសរីយុតិធម៌ហើយប្រជាធិបតេយ្យពិតប្រកបនេះដែលដែលខ្ញុំដែលខ្ញុំមានការឆ្ងល់ណាបងប្អូនកូនចៅអញ្ចឹង ខ្ញុំសំណួរសួរទៅបងប្អូនកូនចៅទៅវិញចោះថ្ងៃហ្នឹងព្រោះខ្ញុំសម្លឹងមើលឃើញថាលោកកឹមសុខាមិនដឹងជាគាត់ហ៊ុនសែនលេងលបែងជាមួយគាត់ហើយក៏គាត់ចង់លេងជាបាត់លបែងជាមួយនឹងហ៊ុនសែនដែរហើយបលាយពេលវា4ឆ្នាំកន្លងផុតមកហើយយើងអ្នកគ្រប់គ្រងហ្នឹងយើងគិត ថាមើលខ្ញុំធ្វើបាតកម្មប្រហែល4ឆ្នាំកន្លងផុតមកហើយដើរប៉ារីសប្រុចសែលទៅអឺប្រទេសស្វីសក្រុងទីក្រុងសឺណែវទៅទៀមទាឲ្យគេដោះលែងគាត់ណាហើយឲ្យគណៈបកសង្គ្រោះជាតិត្រឡប់មកវិញតែទីបញ្ចប់វាបានទៅជាទទួលការស្ដីបន្ទោស ពីលោកពីលោកកូនស្រីរបស់លោកកឹមសុខាទី1ទី2ទៀតទៅបានការដែលគេស្ដីបន្ទោសពីពួកបណ្ឌគេថាថាបណ្ឌិតលិតលិតពងបណ្ឌិតលិតពងបណ្ឌិតហ្នឹងខ្ញុំមើលទៅលិតពងហ៊ុនសែនផងចង់លិតពងលោកប្រធានខ្ញុំទៀតអញ្ចឹងបងប្អូនចាំចង់ មើលមើលថាតើអ្នកដែលអ្នកដែលទៅអែបទៅអបនៅជាមួយលោកកឹមសុខាហ្នឹងអឺខ្ញុំខ្ញុំដាក់ការសង្ស័យដាក់ការសង្ស័យពីព្រោះខ្ញុំសង្ស័យអីខ្ញុំសង្ស័យមើលទៅបើសិនជាគាត់មាន គំនិតដែលចិត្តចង់បដូរហើយចង់ដោយសម្ដីរបស់គាត់ដែលចង់បដូរផ្លាស់របបផ្ដាច់ការហើយគាត់មានចំហួរនៅជាមួយប្រជាពលរដ្ឋឱកាសណាឱកាសនេះគាត់ធ្វើបានគាត់ធ្វើបានខ្ញុំថាគាត់ធ្វើបានហើយគាត់ហាមាត់ប្រកាសក៏បាន នេះបើគំនិតរបស់ខ្ញុំខ្ញុំគិតឃើញថាបើគាត់នៅចង់ចង់ដោយថាធ្វើនយោបាយទៀមទាលទ្ធិប្រជាធិបតេយ្យហើយដើម្បីគាត់គិតពីពីពរដ្ឋដោយគាត់ដូចដែលគាត់និយាយគំនិតខ្ញុំខ្ញុំមើលទៅថាគាត់ធ្វើបានប៉ុន្តែហេតុអ្វីបានគាត់មិនធ្វើអញ្ចឹងយើងដាក់ការសង្ស័យមួយទៀតទេណា ហេតុអីគាត់មិនធ្វើឱកាសនេះហើយមិនមែនត្រឹមថាឱកាសប៉ុណ្្នឹងឯងខ្ញុំសម្លឹងមើលឃើញតាំងពីណែចៅចៅថៅរៈខ្មែរថៅរៈនិងយុវជនដែល ខាងការពារមេដាធម្មជាតិការពារព្រៃឈើគួរគួរគាត់ចូលរួមចូលរួមបញ្ចេញមតិអីគេហៅថាអហិង្សាដោយពួកគាត់ធ្វើដូចអហិង្សាដូចនេះដូចក្រុមកោតកតនៅ Nagawa អញ្ចឹងខ្ញុំគិតថាគាត់ធ្វើបានតែហត់ហេតុអីបានគាត់បិទមាត់អត់ធ្វើបើសុំ អានខមមិនចោលបន្តិចយាយទៅវត្តអើយាយទៅវត្តទៅវាទៅកុំអីកុំផាន់បុកអីក៏អីចឹងអាក់មុខយាយទៅស្រុកខ្មែរទៅបើយាយចេះអញ្ចឹងអឺចូលមកមួយចូលមកទៀតចៅឯងចូលចិត្តតែនិយាយអញ្ចឹង អើយចៅហើយយាយមានសិល5នៅក្នុង ខ្លួនហើយយាយក៏ទៅវត្តបន់ក៏ធ្វើតែមនុស្សអាក្រក់យាយក៏ក៏ក៏ក៏ចេះរិះគន់អឺសំដៅចិត្តទៅវត្តកុំអីកុំអីកុំអីចៅកុំអឺ បាត់មុខបាត់មុខយាយទៅស្រុកខ្មែរទៅហើយយាយចេះអញ្ចឹងចៅយាយជាជនជាតិខ្មែរយាយអត់ចង់បែកចេញពីស្រុកខ្មែរទេចៅយាយអត់ចង់បែកពីស្រុកខ្មែរអត់ចង់ចេញពីស្រុកខ្មែរប៉ុន្តែហេតុអីបានយាយចេញពីស្រុកខ្មែរ ហើយបើនិយាយនៅស្រុកខ្មែរបើហ៊ាននិយាយអញ្ចឹងប្រហែលជាចៅឯងហ្នឹង ក្រុមក្រុមក្រុមរបស់ចៅឯងហ្នឹងក៏បញ្ចូលគុកយាយ ដូចតែគ្នាហ្នឹងឬក៏សម្រាប់យាយបាត់គុំដឹង អាហ្នឹងវាអញ្ចឹងចៅណាខ្ញុំចង់និយាយថាបើសិនជាបើសិនជាគាត់ក្លាហាន គាត់នឹងធ្វើអ្វីមួយតែនេះបិទមាត់ឲ្យឈឹងអត់និយាយទាំងអស់អញ្ចឹងអាការសង្ស័យរបស់ខ្ញុំខ្ញុំនៅមានការសង្ស័យខ្ញុំដូចថាអស់មានទំនុកទុកចិត្តបើនិយាយទៅខ្ញុំអស់ទំនុកទុកចិត្តអឺសអីអានទូចតូចពេកខ្ញុំមើលមិននិយាយទៅវត្ត ទៅទៅវាទៅកុំអីទៀតប្រាប់ឲ្យយាយទៅវត្តទៀតហើយយាយទៅវត្តទៅកុំផ្លាត់បុកយាយទៅស្រុកខ្មែរទៅយាយតំដានអូយនឹងឲ្យពាក្យសម្ដីរបស់ចៅឯងហ្នឹងអាហ្នឹងហើយគេហៅថាសម្ដីដេញគេហៅ ចៅឯងអត់ចេះគិតទេខួរក្បាលចៅឯងហ្នឹងបើខ្មែរគេអត់និយាយអញ្ចឹងទេបើខ្មែរគឺគេឈឺឆ្អាលខ្មែរអញ្ចឹងសប្តាហ៍ថ្ងៃខ្មែរតាអ្នកមានទុកមិនមែនយួនចិនមកមានទុកជាមួយខ្មែរណា គឺខ្មែរអ្នកមានទុកណាចៅហ្នឹងហើយចៅឯងចង់និយាយអីនិយាយទៅចង់ថាយាយប្រកបឲ្យយាយទៅវត្តទៅអី រឿងទៅវត្តរឿងសំសិលយាយធ្វើឲ្យហើយធ្វើបុណ្យណាយាយធ្វើបុណ្យតែយាយមិនសាងអំពើបាបទេហើយខ្ញុំចង់និយាយថាពួកដែលនៅក្បែររកឹមសខាងសត្វតពួកដែលគេហៅថាសាច់ស្អុយអាសាច់ស្អុយមាត់ស្អុយហើយនឹងកំណត់ស្អុយកំណត់គឺថាដូចណែ ដូចចវាយដូចដូចហ៊ុនសែនអញ្ចឹងគឺថាថាចោលឬចោលដូចគ្នាអញ្ចឹងហើយត្រង់ហ្នឹងហើយដែលខ្ញុំគិតដេកគិតអង្គុយគិតមើលទៅឥឡូវអូបន្លាយទៅដល់ថ្ងៃទី16ទៀតអញ្ចឹងលបែងលបែងគេលេងអាហ្នឹងគេលេងលបែងឆាកលខោនគេគេយកតឡាការគេមកលេងមកលេងលខោន មកធ្វើជាល្ខោនដើម្បីពិនភ្នែកណែអង្គការសហជីវជាតិពិនភ្នែកនឹងពួកអឺរ៉ុបហើយនឹងសហរដ្ឋអាមេរិកអាហ្នឹងគេលេងលបែងណាហ្នឹងគេលេងលបែងអឺសាសេអសមិនត្រូវពិបាកអាន សេវលបេនតាសេសោះទៅបើអានខ្ញុំមិនដឹងបើអានដែរសអសគាត់នឹងក៏សេចង់និយាយថាមិនផងអានអត់ត្រូវដែរជំរាបសួរអ៊ំស្រីចាស់ជំរាបសួរមួយចាស់ចាស់ជំរាបសួរបង ចាស់ជំរាបសួរអូនជំរាបសួរខ្ញុំថ្ងៃហ្នឹងខ្ញុំចេញមកនេះក៏ដោយពីគ្រោះគ្នានិយាយគ្នាជាមួយនឹងបងប្អូនកូនក្មួយយើង ហើយយើងមើលឃើញខ្ញុំមើលឃើញក្រុម ចោលមកសៀតណាក្រុមចោលមកសៀតហ្នឹងក្រុមណាក្រុមមុតចន្ទថាក្រុមឥឡូវខ្ញុំនិយាយឈ្មោះចឹងណាក្រុមមុតចន្ទថាក្រុមហេងកុសលអឺហ៊ុនកុសលក្រុមអីណែអឺស្អីអឺទុយវិបលក្រុមសុនរោក្រុមម៉ែម៉ែណាត ក្រុមចាប់គុកហើយចេញមកវិញណាចេញមកវិញទៅនៅស្រុកខ្មែរគឺក្រុមក្រុមស្អីគេគួរចាប់ក្រុមពួកក្រុមគ្នាគេហ្នឹងណាហើយក្រុមគ្នាគេហ្នឹងគឺថាគេថាលោកគឹមសុខាហ្នឹងសកម្មណាសកម្មសកម្មអហិង្សាសកម្មរហូតដល់បិទមាត់ចិត្តឈឹងអត់មាននិយាយតវ៉ាអត់មាន ឥឡូវសារភាពក៏មិនសារភាព អត់ព្រមសារភាព តែឲ្យហ៊ុនសែនអូបន្លាយបើខ្ញុំខ្ញុំលាលែងឈប់ល្អជាងបើខ្ញុំខ្ញុំលាលែងឈប់មកអឺក្មេងច្រកក្រោលអញ្ចឹងហើយអ៊ំប្រុសគាត់មិនទាន់ស្គាល់អ្វីហៅថាចិននឹងអ្វីអ្វីដែលហៅ សាហាវថាយួនត្រូវហើយពួកអីគាត់ក្មេងគាត់និយាយមិញហ្នឹងប្រហែលជាគាត់ហ្នឹងគេដាក់គ្រឿងញៀនឲ្យគាត់ផងទេក្មួយអើយតាចៅអើយតាមើលទៅអាគ្រឿងញៀនវាពេញខ្លួនណារហ័យគាត់និយាយគាត់ទៅដឹងគាត់ទៅជំរាបសួរលោកយាយចាំអឺម្ដាយដោយ គោរពខ្ញុំក៏អឺខ្ញុំក៏យាយដែរអញ្ចឹងចាចាអរគុណចាអរគុណគិតទៅគិតគួយចាំគិតតាគិតដូចយាយអញ្ចឹងចាអឺខ្ញុំខ្ញុំគិតអញ្ចឹងខ្ញុំគិតថាក្រុមពួកគេនឹងសពថ្ងៃហ្នឹងគឺតនៅអែបជាមួយនឹង ជាមួយនឹងខត្តកាល័យខត្តកាល័យមុតចន្ទថាហ្នឹងពីមុនខត្តកាល័យរបស់អឺមិត្តភ័ក្តិទេហ្វូនមកប៉ុន្តែកុំអត់ទៅទេខត្តកាល័យក្រុមហ៊ុនស៊ីប៉ិចណាក្រុមក្រុមព្រះឥឡូវហ្នឹងមកធ្វើខត្តកាល័យកឹមសខាទៀតហើយសួរថាក្រុមព្រះលាយណាឥឡូវមកមកអែបជាមួយកឹមសខាទៀត លោកកឹមស្ខាទៀតតើវាសនាលោកកឹមសុខាបើដើរតាមពួកហ្នឹងខ្ញុំថាវាសនាគាត់ដូចដូចសម្ដេចក្រមព្រះអឺបើនិយាយថាហេតុអីបានជាចេះលើកមនុស្សស្លាប់ទៅហើយយើងលើកមកនិយាយខ្ញុំចង់ប្រៀបធៀបខ្ញុំចង់ប្រៀបធៀបប៉ុន្តែមនុស្សដែលស្លាប់ទៅហើយណា បើយើងធ្វើល្អបើធ្វើល្អយើងហ៊ានប៉ះពាល់ស្ដាយសំបីតែលោកងួនសឿលោកងួនសឿដែលគាត់ធ្លាប់ធ្វើជាប៉ូលីសដែលប៉ូលីសគាត់ស្មើនឹងហុកឡង់ឌីនៅជាមួយហ៊ុនសែនតែគាត់គាត់មើលទៅគាត់មនុស្សក្លាហានណាគាត់សំសំជានេតិហានធំណា តែគាត់ចូលជាមួយហ៊ុនសែនអត់ចប់គាត់សុកចិត្តចេញហើយគាត់មកទម្លាយការពិតដល់ពេលគាត់ស្លាប់យើងសោកស្ដាយនិយាយនេះនិយាយដោយការសោកស្ដាយស្ដាយមែនទែនគាត់ស្លាប់ថ្មីថ្មីហ្នឹងនឹងស្ដាយប៉ុន្តែបើចំពោះដែល ក្រុមព្រះហ្នឹងណា ពូជស្ដេចណាកូនសៀនុហ្នឹងយើងត្រូវតែលើកយកមកនិយាយនិយាយដើម្បីឲ្យឲ្យចៅចៅមួយមួយទាំងអស់គ្នាឲ្យយល់ឲ្យយល់ហើយក៏រំលឹកទៅដល់ណែលោកកឹមសុខាផងដែរបើលោកកឹមសុខាឃើញបន្លាយនឹងវាវែងពេកបើដោះស្រាយមិនចេញ ហើយបើគាត់មិនចេញហ៊ានមិនហ៊ានតវ៉ាមិនហ៊ានធ្វើអីទាំងអស់ណាគួរតែគាត់ទម្លាក់ចោលហើយគាត់លាគេឈប់ហ្មងអានឹងបើកំណត់ខ្ញុំបើខ្ញុំវិញបើខ្ញុំជាគឹមសខាវិញខ្ញុំលាឈប់ហ្មងពីព្រោះវាវាអត់បានការឡើងទៅពេលណារឿងតណ្ដែល ចោតអត់កំហុសប្រកបឲ្យយើងឆ្លើយខុសដើម្បីសម្លាប់គណៈបកយើងហើយឲ្យគេសម្លាប់អាហ្នឹងបើសម្លាប់គណៈបកសង្គ្រោះជាតិដោយសម្លាប់ប្រជាពលរដ្ឋខ្មែរជាងកលាស់នគរសម្លាប់សម្លាប់បើនឹងគេហៅថាផ្លូវចិត្តសម្លាប់ចង់ពាក់កដាល ស្ទើរតែមួយនគរសប្ថ្ងៃដែលបងប្អូនខ្មែរយើងស្រេកឃ្លានប្រជាធិបតេយ្យហ្នឹងបើសិនតែគាត់នៅចូលរួមធ្វើអញ្ចឹងអញ្ចឹងក្មួយក្មួយចៅចៅពេលក្រគ្នាជាមួយខ្ញុំហើយយើងចាំមើលចាំមើលតទៀតមកបើគាត់នៅតែធ្វើអញ្ចឹងទៀត ខ្ញុំថាខ្ញុំប្រហែលជាអស់ជំនឿសម្រាប់ខ្ញុំអញ្ចឹងខ្ញុំយកដូចចៅមាញ់មីងក៏ថារឿងអាណាកាវរហ្នឹងណាឱកាសហ្នឹងបើសិនជាគាត់ឬក៏ស្ដាច់ដែលគាត់មានឈាមជាខ្មែរបន្តិចពោះយល់ច្បាស់ព្រោះកម្មករណាកាវរហ្នឹងណា បើយើងមើលទៅគឺទំនាស់ក្រុមហ៊ុនរដ្ឋាភិបាលហើយទំនាស់ក្រុមហ៊ុនណាអ្នកដែលដោះស្រាយឲ្យពួកគាត់គឺរដ្ឋាភិបាលរដ្ឋាភិបាលបើរដ្ឋាភិបាលស្របច្បាប់ដូចដែលពួកលោកអីខ្ញុំសុំហៅអាអាសុកអេសានអីវិញនិយាយណាតរដ្ឋាភិបាលស្របច្បាប់ គួរណាស់ចេញមកដោះស្រាយជូនគាត់ហើយលោកកឹមសុខាក៏អញ្ចឹងដែរឆ្លៀតឱកាសហ្នឹងឱកាសហ្នឹងល្អចេញមកជាមួយពួកគាត់ធ្វើអហិង្សាដូចពួកគាត់អញ្ចឹងហើយចេញមកការពារពួកគាត់ដែរបើមិនហ៊ានការពារក្រុមបកអឺប្រឆាំងបកសង្គ្រោះជាតិ ដេញឲ្យតែលឺថាបកអ្នកណាបកសង្គ្រោះជាតិគឺហ៊ុនសែនលឺអត់បានហើយក្រុមបកពួកហ៊ុនសែនលឺអត់បានឲ្យតែអ្នកគ្រប់គ្រងបកសង្គ្រោះជាតិគឺជនផ្ដាច់ការជនលមោអំណាចហ្នឹងហើយមិនត្រឹមតែជនមកលមោអំណាចទេតង់ថាខ្លួនឯងដែលធានាថាខ្លួនឯងហ្នឹង នៅជាមួយប្រជាធិបតេយ្យដែលគំតួគំត្រួបកសង្គ្រោះជាតិហ្នឹងក៏ទៅវៃប្រហារជាមួយ នឹងនៅរងគ្រោះដូចគ្នាឃើញទេអញ្ចឹងឱកាសហ្នឹងបើគាត់មិនចង់យកឈ្មោះកុំអោយលោកសំរងស៊ីភ្ជាប់ឈ្មោះគាត់នៅបនៅជាមួយគាត់ថាទៅរលុយរអី ព្រោះរកសំនឹងស៊ីគាត់មិនបាច់យកឈ្មោះគឹមសុខាបើគាត់ម្នាក់ឯងក៏គាត់រលុយបានច្រើនយ៉ាងហ្នឹងផងព្រោះព្រោះអីព្រោះប្រជាជន ខ្មែរដែលនៅក្រៅប្រទេសណាគេសម្លឹងមើលឃើញ គេសម្លឹងមើលឃើញថាលោកសំរងស៊ីណាគាត់ជាមនុស្សស្ថាបនិកនៃ ជាធិបតេយ្យខ្មាស់ខ្នែងនឿយហត់អត់គិតអត់គិតថាខ្លួនចាស់អត់គិតពីសុខភាពទៅណាឃើញតែគាត់ហើយកុំថាគាត់មិនមែនថាគាត់មិនចេះឈឺណាគាត់ចេះឈឺប៉ុន្តែគាត់ដំធ្វើដំណើរកប៉ាល់ហោះគ្រប់ប្រទេសតាគ្រប់ទៅប្រទេសអាមេរិកប្រាំងអាមេរិក ប្រាំងពីដើមទៅប្រទេសណាប្រទេសស្វីសបែលទៅបែលសិចគាត់ធ្វើដំណើរតាក់ទងទូតគឺគ្រប់កន្លែងហើយសួរថាគាត់ហត់ទេកុំថាគាត់មិនហត់ទេពេលខ្លះណាគាត់ដេកនៅនៅនឹងវាលកប៉ាល់ហោះសំបីតែយើងទៅដើរលេងទៅចេញទៅលេងនៅស្រុកអាមេរិកទៅលេងម្ដងមួយយាមបងជីកប៉ាល់ហោះរាប់ម៉ោង អស់កម្លាំងណាខត់ណាហ្នឹងហើយយើងពិចារណាទៅទៅមើលខៃឱកាសណាឱកាសល្អណាអឺដូចថាបើគាត់បើគាត់ខ្លាចគាត់ខ្លាចអញ្ចឹងគាត់ទៅជាមួយនឹងអឺក្រុមចៅក្មួយក្មួយដែលកំពុងតែធ្វើកោតកម្មដែលទៀមទា ដែលឲ្យថៅកែបរទេសឲ្យគេមើងងាយ គេមើងងាយជនជាតិខ្មែរយើងហើយបណ្ដោយឲ្យឲ្យជនបរទេសមើងងាយសះខ្លួនឯងដែលធ្វើកចំដែលធ្វើកជះគេដើម្បីកាពះដើម្បីកាពះហើយដែលថកែធ្វើបាបយើងគិតមើលបើនៅប្រទេសគេវិញណាគេដោះស្រាយឲ្យមិនថាណែឯងកុំធ្វើថាធ្វើកតកម្មចាំថាថា10ថ្ងៃ តែ3ថ្ងៃគឺមានសហជីពរបស់គេចេញមកដោះស្រាយឲ្យរដ្ឋាភិបាលគេដោះស្រាយឲ្យ នេះគេថាបើរដ្ឋាភិបាលដែលដែលគិតពីជាពីប្រជាពលរដ្ឋហើយយើងមើលឃើញថាអឺសពថ្ងៃដែលហ៊ុនសែនកាន់កាប់ហើយតាំងខ្លួនជារដ្ឋាភិបាលស្របច្បាប់ហ្នឹងណា ត្រូវដែរអត់វាត្រូវឯងអានោះគេថារដ្ឋាភិបាលឆើតខ្ញុំនិយាយអាក្រក់បន្តិចណារដ្ឋាភិបាលចោលចឹងខ្ញុំសម្លឹងមើលឃើញកន្លែងនេះមួយថ្ងៃដែលគេទៅធ្វើលុតក្រាបឲ្យឲ្យក្មួយក្មួយហ្នឹងធ្វើយកសំណាក់ហ្នឹងថាគេរកកូវីដឃើញអញ្ចឹងពួកហ្នឹងគេដេកគិតអង្គុយគិតគេគិត គេគិតគេឃើញចៅចៅនឹងដូចថារៀងស្វិតស្វាញទៅមើលទៅដូចជាទឹះភ្នែកទឹះច្រមុះរបស់គេហ្នឹងគេរលល្បិចគេរលល្បិចគ្រប់កន្លែងហើយដែលថ្ងៃទៅឲ្យទៅធ្វើតេស្តខ្ញុំខ្ញុំតាមមើលរហូតអ្នកណាដែលឮយប់ទៅហើយឲ្យគាត់ទៅធ្វើតេស្តហើយចាំរហូតដល់ម៉ោង2ដល់10គេគេស្ម័គ្រចិត្ត គេទៅទៅពះទៅលុតធ្វើដូចថាគេនឹងទៅវអឺចៅចៅដែលធ្វើកតកម្មហ្នឹងដូចតាគេហ្នឹងមើលទៅគេធ្វើល្អណាស់គេចិត្តល្អណាស់យើងសួរថាពួកហ្នឹងបើកមុខមើលមុខតើវាពេតពិតប្រកបឬយ៉ាងម៉េចហើយឬក៏ពេតហ្នឹង គេបណ្ដៅឲ្យធ្វើអញ្ចឹងណាគេបណ្ដៅឲ្យធ្វើអញ្ចឹងហើយយ៉ាងម៉េចពេតហ្នឹង ហើយដែលនរណាទៅធ្វើអឺកំហាក់យកកំហាក់ដល់ម៉ងអញ្ញាថាឲ្យតែព្រមធ្វើទៅម៉ង12ក៏ក៏នៅតែធ្វើឲ្យហើយយើងដឹងថាស្រុកខ្មែរម៉ង12យប់ក្មេងស្រីស្រីដើរត្រឡប់ទៅផ្ទះវិញហើយដែលខ្ញុំមើលឃើញដែលប៉លិសដែលគេស្លៀកពាក់ស៊ីវិលគេជិះម៉ូតូមានដប់គ្នា ដូចដេញពួកក្រុមដែលដើរចាប់ដើរសម្រិតមនុស្សដើរចាប់មនុស្សដើរវាយក្បាលមនុស្សលួចសម្លាប់គេអឺអត់ខុសពីពីគឺថាពួកហ្នឹងពួកដែរដែរហើយស្លៀកពាក់ជាស៊ីវិលជិះម៉ូតូតាមក្រោយហើយបើនៅធ្វើដំណាក់ហ្នឹងរហូតដល់ម៉ោង2ដល់10យើងគិតមើល ថាថាតើចៅចៅហ្នឹងគាត់ជិះម៉ូតូឬក៏គាត់ដើរទៅផ្ទះគាត់វិញគាត់មានសុវត្ថិភាពទេដែល ក្រុមមកពួកអាជិះម៉ូតូស្លៀកពាក់ស៊ីវិលហ្នឹងខ្វៀលដើរស្វីវដើរតាមគាត់រហូតហើយសួរថាគាត់ឲ្យគាត់ទុកចិត្តទេអាហ្នឹងគឺថាខ្ញុំមើលឃើញកន្លែងហ្នឹងមួយអត់ដឹងថា កូនក្មួយជួយខមមិនប្រាប់ខ្ញុំផងចាហើយនឹងចៅចៅដែល បានបបានចូលមើលខ្ញុំនៅខាង Nakawa ណាដែលដែលក្រុមនៅក្រុមហ៊ុនកាស៊ីណូដែលធ្វើ បាតកម្មខ្ញុំមិនដឹងថាខ្ញុំឃើញចៅគាត់បញ្ចេញឃ្លីបមកគាត់ឆ្ងល់គាត់ថាខ្លះហ្នឹងមិនដែល បានមកឈួរនៅនឹងផងតែ ទៅធ្វើសម្លាក់ហ្នឹងគេតាមថ្ងៃដែលទៅធ្វើសម្លាក់នៅថ្ងៃដែលដែលម៉ោង12កំណត់គាត់គាត់ពួកគាត់ឆ្លាតគាត់បើកន្លែងហ្នឹងបើសិននៅធ្វើតាមពួកហ្នឹងម៉ោង12ហ្នឹងมันហើយគេបន្តទៅទៀតទៅហត់រហូតដល់ទៅយប់ជ្រៅអាហ្នឹងគេដេញចាប់គេចាប់ស្រួលហ្មងពួកហ្នឹងពួកស្លៀកពាក់ស្លៀកពាក់ស៊ីវិលពួកហ្នឹងខ្ញុំសូមនិយាយថា ក្រុមចោក្រុមរបស់អដិញណែកូនហ៊ុនសែនហ៊ុនម៉ាណែត ដែលវារៀបចំ ក្រុមហ្នឹងគឺក្រុមហ្នឹងអញ្ចឹងយើងមើលថា ដែលអ្នកនៅពីក្រោយណាកាវហ្នឹងណាដែលអ្នកនៅពីក្រោយ Nagawa ហ្នឹង សួរតកូនក្មួយសួរតកូនចៅទាំងអស់បើសិនជាអ្នកតូចតាចណាអ្នកតូចតាចណាមន្ត្រីរាជការគេដោះស្រាយឲ្យបានបើតាមខ្ញុំលឺប្រសាសន៍លោកសោកខេងគាត់និយាយទៅទៀតគាត់ថាអត់ត្រូវរឿងហ្នឹង វារឿងហ្នឹងបើនិយាយទៅបើចៅចៅគាត់មានប្រសាសន៍មកវាស្រួលបំផុតវាអត់បាត់ទេ បើបើត្រឹមមកត្រឹមក្រុមហ៊ុនដែល ធ្វើបាបប្រជារាស្ត្រខ្មែរស្រួលដោះស្រាយ អត់ពិបាកសោះបលែងឲ្យសហជីពរបស់គាត់ ចូលតុចរចាណាហើយគាត់ថាពី8ខែមុន ធ្វើបាបគាត់អញ្ចឹងដូចគ្នាអានេះគំនិតដែលគេ គិតទៅគេគំនុំដែល ដែលចៅចៅដែលបានដែលគេចាប់យកទៅ8អ្នកហ្នឹងខ្ញុំគិតថាសហជីពហ្នឹងគាត់ខ្លាំងណាស់គាត់ខ្លាំងមិនខ្លាំងអីទេគាត់ខ្លាំងនឹងច្បាប់គាត់ចេះច្បាប់គាត់ចេះច្បាប់គាត់ហ៊ានមនុស្សមនុស្សយើងអ្នកណាក៏ដោយឲ្យតែចេះច្បាប់នៅ ក្នុងខ្លួនគឺហ៊ានហ៊ានតទល់ជាមួយនឹងច្បាប់ ហើយនៅនៅពេលដែលឃើញគាត់ណាពួកគាត់ដែលចេះស្ដាប់ទម្លាប់ល្អត្រឹមត្រូវទៅតាមវិន័យទៅតាមច្បាប់របស់ប្រទេសកម្ពុជាអញ្ចឹងពួកហ្នឹងវាឲ្យតែចេញគឺថាវាយកលេះចាប់វាយកលេះចាប់ ហើយសួរថារដ្ឋាភិបាលហ្នឹងការពារចៅចៅប្រជាពលរដ្ឋដែលគ្រាន់តែទទួលរលុយឲ្យគេ តាមខ្ញុំមើលទៅកន្លែងលបែងហ្នឹងគឺថាចៅចៅហ្នឹងរលុយបញ្ចូលក្រុមលបែងហ្នឹងច្រើនណាចំណេញច្រើនមែនទែនចំណេញច្រើនណាណាគួរណាស់តែយល់ចិត្តអឺចៅចៅកម្មករធ្វើការដើម្បី រលុយចូលក្នុងក្នុងអដែងក្រុមហ៊ុនហ្នឹងមានគឺចំណេញណាគឺចំណេញណាហើយឲ្យគាត់បន្តិចបន្តួចមករស់ប៉ុណ្ណឹងហើយយើងដោះស្រាយអត់បានអានឹងមកពីអីខ្ញុំខ្ញុំឲ្យយោបល់ទៅសុំជួយចែកចាយ ទៅខាងចៅចៅដែលក្រុមហ៊ុន Nagawer បើបានមើលខ្ញុំហើយខ្ញុំបងប្អូនដែលមើលខ្ញុំក៏ជួយចែកចាយទៅឲ្យចៅចៅក្មួយក្មួយ នៅក្រុមហ៊ុន Nagawer ផងហើយនឹងហើយនឹងប៉ុនខ្ញុំដឹងថាគាត់ដឹងខ្ញុំយល់ថាគាត់ដឹង គាត់ដឹង100%ប៉ុន្តែគាត់នៅមិនតាន់ក្លាហានកន្លែងមួយគាត់នៅមិនតាន់ក្លាហានគ្រប់គ្រាន់ប៉ុន្តែខ្ញុំសុំឲ្យគាត់ណា នៅទៀមទារហូតដល់មានដំណោះស្រាយទៀមទារហូតដល់មានដំណោះស្រាយហើយក៏សុំអំពាវនាវដល់ក្រុមណាកាវើទាំងអស់ ក្រុមហ៊ុនទាំងប្រមាណហ្នឹងជួយចេញមកទៀមទារបបហ៊ុនសែនណាបើកាលណាយើងទៀមទាត្រឹម1000នាក់ប៉ុណ្ណឹងវាធ្វើល្បិចចាប់ចៅចៅអងតលតអស់ឃើញវាចាប់វាយកវាទៅយកសំណាក់វាទុកឲ្យនៅយូរវាទុកឲ្យនៅម៉ោង2ដល់10ម៉ោង1យប់វាជ្រឱកាសហ្នឹងវាឲ្យពួក អាក្រុមដែលវាចិញ្ចឹមក្បាលទុកដល់ធ្វើបាបហ្នឹងដល់ចាប់ដល់ចាប់ខ្ញុំឃើញហើយក្មួយក្មួយក៏ឆ្លាតហើយយើងចេះថត់ឲ្យថត់ឲ្យជាប់ធ្វើយ៉ាងណាកុំឲ្យអស់ថ្មថ្មតេរភនដូរមួយដាក់មួយទៅដូរមួយអ្នកមើលគេតាមមើលតោះទៅជាប់ហើយខ្ញុំឃើញពួកអាជីអរិញធ្លាកពាក់ស៊ីវិលជីហ្នឹងណា តាមក្រោយហ្នឹងពេលក្មួយក្មួយចៅចៅហ្នឹងគាត់ឈប់វាឈប់ដែរពេលក្មួយហ្នឹងដើរទៅមុខវាទៅទៀតវានៅពេលណាដែលបើខ្ចៅចៅហ្នឹងនៅ ស្ងាត់ម្នាក់ឬពីរនាក់វាចាប់ប៉ិនមកឃើញច្រើនវាហ៊ាននេះកន្លែងហ្នឹងត្រូវចៅចៅក្មួយក្មួយទាំងអស់ទៅណាគៀកដៃគ្នាចប់ហើយ បើយើងចង់ឈ្នះណាពួកអាហ្នឹងតលតាក្រៀកដៃគ្នាទាំងអស់គ្នាហ្នឹងទាំងក្រុមហ៊ុន Nagawer ប្រមាណក្រុមហ៊ុន ដែលមាន3 3តាមមើលខ្ញុំមើលនោះមាន2 3កាស៊ីណូហ្នឹងមិនតិចមនុស្សធ្វើការទេហើយបើមិនចោះមកជួយគ្នាណាថ្ងៃក្រោយគេគេគេនឹងធ្វើបាបរហូតពេលព្រោះដែលនៅក្រោយ ក្រុមហ៊ុនហ្នឹងណាមិនមែនអ្នកតូចទេព្រោះតាមខ្ញុំខ្ញុំនិយាយចំចំខ្លះប៉ុន្តែឥឡូវនេះខ្ញុំមិននិយាយចំប៉ុន្តែខ្ញុំដឹងថាចៅចៅបងប្អូននៅក្រុមហ៊ុន Nagawa ដឹងដឹងច្បាស់ហ្មងពីប្រុសអ្នកតូចតាចថៅកែមកពីបរទេសណា វាមិនដែលហ៊ានវាមិនដែលហ៊ាននឹងម្នាក់នៅនៅក្នុងស្រុកទេអ្នកដែលកំពូលកំពូលនៅក្នុងស្រុកទេអ្នកដែលដៃឆៅដៃដៃដៃគេអឺមានលុយដែលគេមានគេមានអំណាចហើយគេមានលុយគេមានអំណាចគេទិញក្បាលទិញមនុស្សដើម្បីឲ្យដើរចាប់ឲ្យធ្វើបាបប្រជាពលរដ្ឋខ្មែរ ហើយបើតាមខ្ញុំស្ដាប់ទៀតណាខ្ញុំមាន អ្នកបងប្អូនគេឲ្យខ្ញុំដឹងថា គ្រប់ឃុំគ្រប់សង្កាត់បើនៅតកែវខាងក្រុមក្រុមខាងអឺស្រុកអីស្រុកបរិយរសាស្រុកបរិយរសា បើអ្នកណាមួយធ្វើការល្អបំរើប្រជារាស្ត្រពិតប្រកបមិនស៊ីសំណោកមិនស៊ីលុយគឺថាគេដកចេញភ្លាមហើយមិនថានៅកន្លែងហ្នឹងឯងកន្លែងផ្សេងទៀតក៏ដូចគ្នាមេឃុំណាសំបីតែមេឃុំដែលនៅក្នុងជួរគណៈបពប្រជាជនហ្នឹងក៏មាន គេល្អដែរប៉ុន្តែអ្នកល្អហ្នឹងបោះឆ្នោតដល់ចប់ឯង បោះឆ្នោតប្រជាពលរដ្ឋបោះឆ្នោតឲ្យក៏អត់បានអត់បានតំណែងនេះហើយយើងគិតមើលយើងគិតមើលយើងពិចារណាមើលបើអញ្ចឹងហើយបើចៅចៅធ្វើការឲ្យស្លាប់ ទាំងខ្លួនទៀតមានសហជីពការពារប្រមាណក៏ក៏ឲ្យតែសហជីពនឹង មាន ការស្មោះត្រង់នឹង នឹងកម្មករនឹងក្មួយក្មួយការកម្មករ គេប្រឡេះចោលទៀតគេធ្វើបាបទៀតគេចាប់ដាក់គុកគេចោតគេលៀបពួរថាក្រុមនឹងពួកនឹងចង់ផ្ដួលរំលំគេក្រុមនឹងក្រុមបពប្រឆាំងឃើញទេអាលៀបពួរអាកន្លែងគេលៀបពួរនេះហើយនេះសួរថាអ្នកណាជាអ្នកលៀបពួរអ្នកណាលៀបពួរអ្នកណា បពប្រឆាំងលៀបពួរឲ្យតកូលហ៊ុនសែនហ្នឹងឬក៏តកូលហ៊ុនសែនបពពួកហ៊ុនសែនហ្នឹងអ្នកលៀបពួរឲ្យគេមេក្រុមហ៊ុន Nagawa អឺគឺអាត្រកូលហ៊ុនហើយត្រូវហើយច្បាស់ណាស់វាច្បាស់រកឡាតត្រូវហើយក្មួយ ត្រូវពិតច្បាស់ណាស់ បើគ្មាន អាតកូលហ៊ុននៅពីក្រោយទេណាណាគ្មានអាណាគីតហ៊ានទេសូមបីតលោកសោកខេងក៏លោកធ្វើមិនចេញផងខ្ញុំមើលទៅលោកសោកខេងក៏មានយុទ្ធធរគាត់បើខ្ញុំមើលឃើញអញ្ចឹងប៉ុន្តែខ្ញុំសូមអំពាវនាវដល់ក្រុមអ្នកស្រឡាញ់ជាតិដែលខ្មែរស្រឡាញ់ខ្មែរ យើងរកយុត្តិធម៌ឲ្យខ្មែរចូលរួមជាមួយនឹងនឹងអ្នកឆ្លាញ់ជាតិនិងអ្នកមានយុត្តិធម៌បើបើសិនជាយើង មិនចូលរួមនៅក្នុងរបបដែលនៅក្រោយតកូលហ៊ុនដែលឲ្យតកូលហ៊ុនវាកាន់កាប់រោគយុត្តិធម៌គ្មានតតសោះដេកឲ្យស្លាប់រហូតតកូនតចៅប្រមាណតំណទៀត បាទតកូលហ៊ុននៅតកាន់កាប់គឺយុទ្ធធរសង្គមនៅស្រុកខ្មែរគឺអត់មានតតសោះគឺអត់មានអញ្ចឹងខ្ញុំជាឱកាសហ្នឹងខ្ញុំនិយាយប៉ុណ្ណឹងចាស់ខ្ញុំអស់ការទុកចិត្តស្ទើរតែអស់ការទុកចិត្តទៅលើគឹមសុខាខ្ញុំនិយាយនេះខ្ញុំឲ្យបងប្អូនចែកចាយឲ្យខ្ញុំផង ខ្ញុំអត់ខ្លាចទេ ខ្ញុំអត់ខ្លាចទេ ពីព្រោះអីគាត់នៅលេងលបែងជាមួយក្រុមចោរហើយពួកយើងដែលរងគ្រោះកំពុងតែរងចាំហើយយើងអាណិតណាស់បងប្អូនយើងដែលនៅប្រទេសកម្ពុជាសប្តាហ៍ថ្ងៃដោយពួកខ្ញុំដែលនៅប្រទេសក្រៅអត់ទេ យើងមានបាយហូបយើងមានឡានជិះយើងមានបោះហូបគ្រប់គ្រាន់តែអាសូបេះដូងយើងជាខ្មែរយើងអាសូរខ្មែរ ខ្ញុំអាសូរខ្មែរខ្ញុំអាសូរកូនខ្មែរដែលនៅ ប្រទេសខ្មែរ ដែលគ្មានយុត្តិធម៌ក្នុងសង្គមដែលកំពុងតែស្រេកឃ្លានការអាសេរីភាពហើយនឹងបាយមួយពេលមួយកំពះមួយឆ្អែតត្រឹមមួយឆ្អែត3ពេលគាត់ក៏ក៏ប្រូបណាតាមខ្ញុំមើលទៅគាត់អត់មានទៅចង់បានអឺដូចថាលោបលន់កាវ ខ្វៅដូចពួកអាមន្ត្រីរបស់ហ៊ុនសែនហើយមន្ត្រីក្នុងជួររបស់ហ៊ុនសែននឹងទៀតបើអ្នកណាមិនហ៊ានធ្វើអញ្ចឹងណាក៏ហ៊ុនសែនមិនបញ្ឈួតមិនបញ្ឈរជើងឲ្យមិនមិនលើកឲ្យធ្វើការ មិនលើកឲ្យកាន់តំណែងនឹងទៀតអ្នកណាដែលសាហាវហ៊ានសម្លាប់ហ៊ានស៊ីហ៊ានកាប់ហ៊ានចាក់អានឹងហ៊ុនសែនលើក លើកអ្នកហ្នឹងឯងឲ្យធ្វើធំហើយយើងមើលរបបអញ្ចឹងដែលដីអញ្ចឹងសួរថាយើងមានតឡាការឯករាជ្យដែរអត់មានសេចក្តីសុខតអនាគតតទៅអត់ហើយវាស្រែកបោកថា មានសន្តិភាពវាមានសន្តិភាពក្រុមគ្រួសារវាក្រុមបពពួកវា តកូលវាអាហ្នឹងវាសន្តិភាពហើយ ចោះរះខ្មែរវិញ វាអត់មាន វាអត់មានសន្តិភាពអឺបើតាមយោបល់ខ្ញុំសោខេងនិងហ៊ុនសែនជាមនុស្សអឺតែមួយអឺដើរអត់ជំចាដល់ទួចអាហ្នឹងក៏មួយយ៉ាងដែរចាហ្នឹងខ្ញុំជឿបណ្ណាមួយយ៉ាងដែរ ប៉ិនខ្ញុំនិយាយនេះខ្ញុំចង់លើកទឹកចិត្តតែប្រជាជនគណៈបកប្រជាជន ខ្លះក៏គាត់មិន ចូលចិត្តដែរតាមមើលទៅគណៈបកប្រជាជនខ្លះក៏គាត់មាន ការឈឺចាប់ដែរប៉ុន្តែខ្ញុំគិតអញ្ចឹងក្មួយមានប្រសាសន៍ហ្នឹងក៏ក៏ត្រឹមត្រូវដែរបើសិនជាលោកសោខេងគាត់និយាយល្អគាត់ធ្វើអញ្ចឹងហើយគាត់ជួយគាត់ជួយ ក្រុមហ៊ុន Nagawa ហ្នឹងហើយជួយបរិះខ្មែរ ជួយរៀបចំឲ្យខ្មែរបាន មានយុទ្ធធរឲ្យឲ្យដូចថាឲ្យមានអរិញណែតឡាការនឹងកុំឲ្យតឡាការទេលេ អាហ្នឹងខ្ញុំជឿខ្ញុំជឿប៉ុន្តែខ្ញុំនិយាយហ្នឹងគឺថាហ្នឹងហើយចង់ឲ្យឆ្លើយអញ្ចឹងពួកអីវានៅក្នុងគំនាបក្នុងយួនជាអ្នកបញ្ជាប្រទេសយើងសប្តាហ៍ថ្ងៃយួន យូនីអ្នកបញ្ជាចិនហើយចិនវាមកដាក់កងតបដើម្បីដើម្បីទប់អំណាចវាចង់វាចង់ធ្វើយកអំណាចរបស់វាដើម្បីវៃទម្លាក់ប្រជាប្រិយពួកលោកសេរីអាហ្នឹងពួកចិនតែបើយួនណាយួនវាចង់លេបទឹកដីរបស់យើងទាំងអស់វាចង់យក វាចង់បានទឹកដីយើងអស់ហើយមានក្រុមរបស់គេមាននៅក្នុងរៀបចំហើយបាត់ហើយហ្នឹងក្រុមបពពួកគេគេរៀបចំឲ្យយួនមកនៅហើយហ្នឹងអញ្ចឹងពួកក្រុមហ្នឹងគឺក្រុមបំរើយួនដូចគ្នាហ្នឹងហើយខ្ញុំចង់និយាយថា ខ្ញុំមើលឃើញដែលទង្វើលោកគឹមសុខាក៏យួរនឹងខ្ញុំរៀបរាប់ឲ្យអស់ណាយួរដាក់អាមុតចន្ទថាអហ៊ុនកសលខ្ញុំសោសុំអាព្រោះពួកនឹងក្មេងក្មេងហៅអាក៏គាត់ក៏អត់នេះអាសុនរោនឹងណែយមស៊ីណនពីដើម ខ្ញុំហៅគាត់ក្មួយខ្ញុំគោរពគាត់ឃើញគាត់មនុស្សដូចថាគួសមដែរប៉ុន្តែ វាតូចជាមើលមនុស្សអត់ធ្លុះអញ្ចឹងតាបានចេះតែតណាកវត្តកូស្ទីមសង្ហាសង្ហាដោយប្រធានរបស់គាត់ដោយលោកប្រធានខ្ញុំអញ្ចឹងមើលគាត់ចេញទៅណាក៏គាត់កវត្តកសង្ហាជិះឡានទំនើបអូចេញមកដៃទៅពះចេញពីតឡាការចេញ ពីគេកាត់ទោសលើដៃទៅពះទៅពះណាគេសង្ស័យតែទៅពះប៉លិស បលិសដេញរៀបចំឲ្យគាត់ហ្នឹងណាពួកបលិសខាងហ៊ុនសែនកំបកប្រជាជនហ្នឹងណាមិនមិនជពះអឺប្រជាពលរដ្ឋទេ តាមមើលទៅខ្ញុំមើលទៅខ្ញុំអស់ទំនុកទុកចិត្តខ្ញុំមិនមានទុកចិត្តតទៀតទេមិនដឹងជាគាត់ធ្វើអីទេសងៃមិនដឹងថាគាត់ធ្វើបេបៈសង្គ្រោះជាតិឬមួយគាត់ណែលេងលខោតអីខ្ញុំមិនដឹងទេ ខ្ញុំមើលទៅខ្ញុំមើលទៅឃើញខ្ញុំតោះភ្នែកហ្មងខ្ញុំតោះខ្ញុំទៅភ្នែកហ្មងមិនដែលណាអហិង្សាមិនមិនយកខ្មែរទៅទៅតែមិនយកមិនយកពួកក្បត់ជាតិជាសត្រូវហើយក្បត់ជាតិណាហ៊ុនសែនតកូលស្ដាច់នៅអែបជាមួយគេហើយតបជារើសខ្លួនឯង អាណាស្លាប់ទៅណាស្លាប់ស្លាប់ឯណាស្លាប់ទៅអត់បាយស៊ីអត់ទៅអត់ខ្វល់កម្មករដែលស្រេកឃ្លានទៀមទៀមមកធ្វើបាយ3ពេលមិនមិនមិនមកចេញមតិសំបីតែបន្តិចក៏អត់ចាញ់ណាក្រុមអង្គការសង្គមស៊ីវិលចាញ់ខាងលោករងឈុនខាងចៅចៅក្មេងក្មេងមេដាធម្មជាតិ បើខ្ញុំជាគឹមសខាវិញខ្ញុំខ្មាស់ពួកហ្នឹងខ្ញុំខ្មាស់ពួកគាត់មេបៈទាំងមូលខ្ញុំវិញខ្ញុំខ្មាស់ខ្ញុំអៀនខ្មាស់ខ្ញុំអត់ហ៊ានចេញមកដៃទៅពះព្រោះអញ្ចឹងអោនមុខឲ្យដាក់មីឡានអោនមុខឲ្យសុបចេះបានវាសំមិនចពះឲ្យញឹមធ្វើអញ្ចឹងខ្ញុំខ្មាស់បើខ្ញុំវិញខ្ញុំខ្មាស់ខ្ញុំនិយាយអញ្ចឹងចា ណាថាខ្ញុំអីឲ្យខ្ញុំក៏ថាចាប៉ុន្តែយើងមើលឃើញការពិតយើងមើលឃើញការពិតកន្លែងហ្នឹងហើយឱកាសហ្នឹងគួរណាឱកាសហ្នឹងពេលហ្នឹងវេលាហ្នឹងគួរមិនដែលណា4ឆ្នាំហើយលើកម្ដងចាប់កូវីដអស់កូវីដហើយលើកម្ដងទៅទៀតទៅលើកពីថ្ងៃមួយទៅមួយឥឡូវចប់កូវីដលើកទៅថ្ងៃ16ណាទៀតហើយហើយវាសមទេ សមឯនៅនៅនៅធ្វើតាមគេទៀតມັນលាឈប់តែម្ដងទៅបើលាឈប់ទៅឲ្យគេរើសអ្នកណាម្នាក់ទៅដាក់ជំនួសទៅអ្នកណាក៏បានដែរអ៊ំនិយាយរឿងអាកាមខ្ញុំមិនហ៊ានហៅគាត់អាទេកូនណៃ ខ្ញុំនិយាយថាគាត់ធ្វើអញ្ចឹងវាអត់ត្រូវទេអឺកុំនិយាយរឿង អាកាមអញ្ចឹងណាអូហាមគាត់ខ្ញុំថាកុំនិយាយរឿងអាកាមអឺចាអរគុណណាអឺខ្ញុំសុំនិយាយបន្តិចនិយាយពីពួកអីវាទៅភ្នែកខ្ញុំមិនហ៊ានហៅដល់អាទេប៉ុន្តែហ្នឹងអឺខ្ញុំគិតថាកូនក្មួយនៅប្រទេសខ្មែរមើលឃើញខ្លួនឯងហើយ អញ្ចឹងជាចុងខាងក្រោយនេះខ្ញុំខ្ញុំជាអ្នកគ្រប់គ្រងបកសង្គ្រោះជាតិប៉ុន្តែដល់ខ្ញុំមើលឃើញថាទង្វើរបស់ប្រធានគឹមសុខានឹងគាត់វាពិហោះហេតុពេកខ្ញុំប្រហែលជា បដូរចិត្តបដូរចិត្តមកគ្រប់គ្រងបកភ្លឹងទៀនវិញហើយមកទៅ ចាំខ្ញុំគិតមើលសិនណាខ្ញុំគិតមើលសិនខ្ញុំមើលសកម្មភាពបាក់ភ្លើងទៀនសិន បើបាក់ភ្លើងទៀននឹងខ្លាំងដោយបាក់សង្គ្រោះជាតិពីមុនណាខ្ញុំបំវែកណ្ដុងបំវែក្បាលខ្ញុំមកភ្លើងទៀនវិញខ្ញុំជារៀបកូនក្មួយចឹង កូនក្មួយទាំងអស់អញ្ចឹងថាខ្ញុំខ្ញុំវ៉ែខ្ញុំអត់ខ្លាចទីណាដែលមានប្រជាជនរើបំរាស់ទីណាដែលបងប្អូនងើបទាំងអស់គ្នាហើយក្លាហានក្លាហានក្នុងការរិះគន់ក្លាហានក្នុងការនិយាយស្ដីដោយអហិង្សា តែយើងនិយាយការពិតយើងហ៊ាននិយាយការពិត ហ៊ានធ្វើអ្វីអ្វីការពិតតែអហិង្សា អានឹងខ្ញុំខ្ញុំដើរតាម តែបើអហិង្សាហើយធ្វើគួរធ្វើថ្លង់ភ្នែកមិនបើកមើលតិចមិនស្ដាប់ចាំអានកាពីដើម្បីធ្លាក់ពីលើមេឃអានឹងអត់មានអហិង្សាអញ្ចឹងអត់ អត់គ្រប់ត្រួតទេហើយស្អប់ស្អប់ទៅទៀតធ្វើឲ្យខ្នាញ់ធ្វើឲ្យក្តៅក្ហាយទៅទៀតគេមានធ្វើអហិង្សាតែគេសកម្មអហិង្សាគេធ្វើធ្វើអីដូចខ្ញុំចៅចៅខាងខ្ញុំសូមសរសើរចៅចៅខាងខ្មែរថាវរាគាត់ហ៊ានកោសក់នៅរូបចៅស្រីហ្នឹងគាត់ស្អាត សក់គាត់ឡើងវែងហើយចៅប្រុសពីរនាក់ហ្នឹងសក់គាត់ស្អាតសង្ហាណាបរោះក្មេងសង្ហាណាតែគាត់សុកចិត្តកោសក់ដើម្បីទៅបន់ព្រះទៅបន់ឲ្យសុំអត់សេចក្តីសុខដល់ប្រជាពលរដ្ឋសុំសរសើរសុំគោរពពីចម្ងាយសរសើរគោរពពីចម្ងាយហើយដូចរងលោករងឈុន គាត់នៅឆៃពួកគាត់នៅជាប់នៅជាប់ទោសគេចោតនៅឡើយហើយបើគាត់ធ្វើល្អបើប៉ុណ្្នឹងហើយនៅនៅតែគេនៅតែគេថ្កោលទោសគាត់ទៀតយើងគិតមើលហើយគាត់អត់ខ្លាចហើយប្រធានបកទាំងមូលគ្រាន់តែមកធ្វើអញ្ចឹងបើឃើញថាវាចាប់ ដាក់គុកទៀតអានឹងប្រជារាស្ត្រប្រហែលជាមិនឈរឈ្ងៀមទេខ្ញុំថាមិនអោបដៃនៅឈ្ងៀមទេ ហើយបើដល់ធ្វើអញ្ចឹងណាណាណាណាគេទៅទៅលូកមាត់ណាណាគេទៅធ្វើអីចឹងខ្ញុំសូមឲ្យ ខាងបាក់ភ្លឹងទៀនបងប្អូនងើបទាំងអស់គ្នាអឺបាក់ភ្លើងទៀនឬភ្លើងធូបក៏ដោយក៏ក៏ អីក៏តែបង្កើតនៅស្រុកខ្មែរសុទ្ធតែបៈអីបៈប្រទ្រពងបៈទ្រពងក៏ថាទៅ វាទ្រពងដោយមនុស្សអបើសិនជាបៈនឹងបកាត់ទ្រពងអានឹងក៏មិនគំទ្រដែរ ប៉ុន្តែបបៈនឹងបង្កើតហើយបញ្ចេញសកម្មភាពកុំខ្លាចកុំខ្លាចយើងអហិង្សាយើងអត់មានក្បិតបថៅតបងទៅជពងឬទៅទម្លាក់ណាណាដោយក្បិតបថៅឯងយើងអហិង្សាងើបឲ្យស្រស់គ្នាបើឃើញថាចាប់ដាក់គុកណាខ្ញុំនិយាយណាកាវើណាចៅចៅណាកាវើទាំងអស់បើសិនជាធ្វើការនៅក្រុមហ៊ុនណាកាវើហ្នឹងរាប់ម៉ឺនអ្នកមិនមែនរាប់ មិនមែនមិនមែនក្រុមហ៊ុនគ្រប់ក្រុមហ៊ុនពលកររាប់ម៉ឺននាក់បើគាត់ហិនងើបទាំងរាប់ម៉ឺននាក់ហ្នឹងហ៊ុនសែនវាចាប់ដាក់គុកទាំងអស់ឲ្យចាប់ទាំងអស់ហ្មងដាក់គុកអាហ្នឹងអញ្ចឹងបកដែលថាទ្រពងទ្រពងវាបកពីមុនមកវាទ្រពងហ៊ុនសែនណាបែបបើបើបើបាក់ភ្លើងទៀនទៀនទ្រពងអាហ្នឹងក៏យើងអស់ចិត្តដែរតែមើលទៅ ដូចវាមិនមែនត្រពងទេចឹងបាក់ភ្លើងទៀនជាដំបូលដែលដូចណែខ្ញុំឃើញលោកថៃទីថាគាត់មានប្រសាសន៍ចឹងដំបូលចាស់ហើយយើងងឹតព្រះអាទិត្យគេបំបាំងព្រះអាទិត្យយើងអស់ចឹងយើងវាងឹតក្នុងប្រទេសហ្នឹងងឹតសូនចឹងអញ្ចឹងឲ្យចោរនឹងជីសេះលេងដៃតាមអំពើចិត្ត ហើយបើមានភ្លើងទៀនបំភ្លឺមកវិញបងប្អូនយើងនឹងមានសង្ឃឹមហើយបងប្អូនយើងឈួរនៅលើចំហួរមួយដែលយើងយើងច្បាស់ខ្លួនឯងប៉ិនមុននឹងចូលបាក់ភ្លើងទៀនសិតតែមានចំហណាចំហច្បាស់លាស់ខ្លួនឯងចំហច្បាស់លាស់ខ្លួនឯងបើមិនច្បាស់លាស់ខ្លួនឯងអាហ្នឹងវាត្រូពោងប៉ុន្តែបើយើងមិនធ្វើអីសោះ មិនធ្វើអីសោះអាហ្នឹងគឺហ៊ុនសែនវាជីសេះលេងដៃសង្ហារត់សេះបោលហើយជន់អាណាក៏ជន់ទៅងាប់អាណាងាប់ទៅអាហ្នឹងអញ្ចឹងបើយើងមាន សង្គមមួយដែលមានគ្នាមានយុទ្ធធរឲ្យបានគ្នាច្រើនយ៉ាងណាក៏ក្រន់បើជាង ដៃដែលអត់មានគេធ្វើអីបិទមាត់ឲ្យស្ងប់ឈឹងប្រជាប្រដ្ឋក៏ខ្លាចគេហើយមេបកក៏សងំបិទមាត់ឲ្យស្ងប់ឲ្យឈឹងហើយខំពាវនាឲ្យអាកូនអាតាប់អាតុញនឹងស្រែកជេជេជាអ្នកជេជេអ្នកដែលរងគ្រោះ ដូចគ្នាហើយសួរថាវា ចង់បានប្រជាធិបតេយ្យទេអត់វាគ្មានចង់បានទេ គឺវាចង់បានតែត្រោពងហ៊ុនសែននិយាយបាក់ត្រោពងហ្នឹងឯងត្រោពងហ៊ុនសែនអ្នកត្រោពងហ៊ុនសែនសប្ថ្ងៃហ្នឹងវាដូចតែគ្នាហ្នឹងអញ្ចឹងបើបាក់ដែលគេល្អគេមិនត្រោពងទេខ្ញុំគិតថាគេមិនត្រោពងទេឥឡូវខ្ញុំសូមប្រកាសសូម ប្រកាសខ្លួនខ្ញុំហ្មងខ្ញុំចាំមើលតទៅមុខបើគឹមសខានៅតែអញ្ចឹងខ្ញុំនឹងចូលជួយគ្រប់តរផាំងភ្លើងទៀនខ្ញុំមើលទៅបាក់ភ្លើងទៀនមិនមែនត្រពងហ៊ុនសែនបាក់ភ្លើងទៀនគឺបាក់ខ្លាំងដោយបាក់សង្គ្រោះជាតិហ្នឹងហើយខ្ញុំមាន យោបល់តែប៉ុណ្្នឹងខ្ញុំមានតែប៉ុណ្្នឹងឯថ្ងៃហ្នឹងនិយាយនិយាយនិយាយទៅមកប្រហែលហើយបានម៉ោងហើយអូមួយម៉ោងជាង72ម៉ោងហើយ72ម៉ោងហ្នឹងហើយខ្ញុំសូមអំពាវនាវឲ្យបងប្អូនយើងដែលចង់មានការផ្លាស់ប្ដូរហើយចង់យកឈ្នះពួក ចោលបានតតែយើងងើបទាំងអស់គ្នាឥឡូវយើងមានពន្លឺភ្លើងទៀនមួយហើយងើបបងប្អូនងើបទាំងអស់គ្នាកុំឲ្យវាដៀលថាយើងបាក់ត្រពងបាក់ត្រពងកន្លងផាត់មកខ្ញុំឃើញមានមែនបាក់បាក់មែនមុនមុនសិតតាបាក់ត្រពងអាហ្នឹងមែនប៉ិនខ្ញុំសង្ឃឹមថាបាក់ភ្លើងទៀន មិនមែនបកប្រពងអាចាអឺសូមអ្នកដែលនៅក្រៅប្រទេស ដែលគ្រប់គ្រងបកភ្លើងទៀនបើចង់ឲ្យបកភ្លើងទៀនដំណើរសូមជួយផងហើយចាំមើលសិនចាំមើលសិនបើភ្លើងទៀនខ្លាំងរឿងអីមិនជួយ មកអីមើលអឺសារ៉ុងអឺអីសារ៉ុងរ៉ូសបើចង់ឲ្យបាក់ភ្លើងទៀនដំណើរសូមជួយផងចាខ្ញុំមានខ្ញុំថាហើយខ្ញុំគិតហើយខ្ញុំចាំមើលសិនបើផ្លាក់ បើបាក់ភ្លឹងទៀនកណ្ដាត្រពងដូចគេថាជួយអស់លុយទៅអីបាក់ភ្លឹងទៀនខ្លាំងរឿងអីមិនជួយ ជួយនឹងហើយអាគឺជួយនឹងហើយអត់ខ្លាចទេឲ្យតែខ្លាំងឲ្យតែក្លាហានហ៊ានហ៊ាននិយាយការពិតហ៊ានធ្វើការពិតចំពោះឲ្យរឹង កុំឲ្យដាក់ចំហដូចគេនិយាយថាត្រពងជំនាញខ្លះនឹងចោទថាលោកសំរងស៊ីនៅពីក្រោយទៀតទោះបីលោកសំរងស៊ីនៅពីក្រោយនៅពីមុខអាហ្នឹងរឿងបងប្អូននៅនៅស្រុកខ្មែរមើលខ្លួនឯងទៅពង្រឹងខ្លួនឯងទៅ ហើយរៀបចំខ្លួនឯងទៅខ្លួនឯងនៅស្រុកខ្មែរហើយក៏មិនមែនចេះតែជួយដោយបកសង្គ្រោះជាតិដែលខ្លួនឯងគ្រប់គ្រងបកសង្គ្រោះជាតិតែតាមពិតជេធ្វើបាបតបៈនៃអ្នកសង្គ្រោះជាតិគ្នាឯងជេគេដើម្បីយកយកអីយកកដិញណែអឺយកកដិញអឺប្រជាប្រិយ ទៅជេរអ្នករងគ្រោះដើម្បីយកប្រជាប្រិយវាអត់ទៅរួចទេហើយបើចូលបាក់ភ្លើងទៀនថាខ្លួនឯងចាក់ចូលបាក់ភ្លើងទៀនតែបោកគេយកតលុយក៏ទៅមិនរួចដែរអាហ្នឹងក៏អត់ដែរតែបើភ្លើងទៀនហ្នឹងវាពិតប្រកបស្មោះត្រង់ស្មោះស្ម័គ្រស្មោះនឹងជាតិស្រឡាញ់ជាតិស្មោះសហើយកំពុករលួយកុំកេងប្រវាញ់ហើយធ្វើអីឲ្យស្មោះត្រង់ រឿងអីយើងនឹងខ្លាចជួយនៅក្រៅប្រទេសជួយទៀតអាហ្នឹងវាវាចឹងអឺអូមកទៀតហើយមកទៀតហើយអីបើចង់ឲ្យបាក់ភ្លើងទៀនដំណើរសូមជួយផងហ៎អេអ្នកអ្នកនេះលេងថាខ្ញុំមិញអីថាខ្ញុំមិញអី សំសំខាន់ដែលនៅក្រៅប្រទេសដែលគ្រប់ត្រួតបាក់ភ្លើងទៀនបាក់ភ្លើងទៀនក៏គ្រប់ត្រួតដែរក្រៅប្រទេសហ្នឹងបាក់សង្គ្រោះជាតិក៏គ្រប់ត្រួតហើយបើបាក់សង្គ្រោះជាតិមេបាក់នៅបៀមមាត់ឈឹងអញ្ចឹងបាក់ណាដែលខ្លាំងគ្រប់ត្រួតហ្នឹងឯងជួយហ្នឹងឯងប៉ិនមិនមែនមកលួចបន្លំមកលួចបោកទេណា សីសងទៅលើស៊ីសងទៅលើទង្វើតើភ្លើងទៀនតាមខ្ចលឬទេ អាហ្នឹងវាស៊ីសងនៅលើទង្វើអ្នកធ្វើ អ្នកដឹកនាំមេដឹកនាំហើយទង្វើ អ្នកដែលចង់បានចង់បានការផ្លាស់ប្ដូរ ហើយចង់នឹងបើកបាក់ហើយធ្វើឲ្យបានខ្លាំងតង្វើល្អតង្វើពិតធ្វើពិតមិនបោកមិនកុហកខ្លាចអីខ្លាចអីជួយបើយើងចង់ការចង់បានការផ្លាស់ប្ដូរយើងអត់ចង់បានយើងអត់ចង់បានអាមេចោដែលនៅពីក្រោយខ្នងធ្វើបាបប្រជារាស្ត្រខ្លួនឯងអញ្ចឹងទេ មិនចង់បានពួកមេចោប្លន់ប្រទេសយកឲ្យប្រទេសគេអញ្ចឹងទេយកចង់បានទេចង់បានមេបៈបៈដែល ជាក្តីសង្ឃឹមរបស់ ប្រជាពលរដ្ឋយើងចង់បានអញ្ចឹងឯងទោះបីចោតថាលោកសំរងស៊ីនៅពីក្រោយនៅពីមុខអីនៅអីអាហ្នឹងជារឿងរបស់បុគ្គលបុគ្គលណាគិតឃើញមិន និយាយទៅបិទមាត់គេអត់បានទេបើបាក់ភ្លើងទៀនខ្លាំងនៅក្រៅប្រទេសជួយជួយអត់ប្រកែកទេនិយាយអញ្ចឹងចាហ្នឹងហើយសូមអរគុណដែលបានចូលមើលចូលស្ដាប់ខ្ញុំហើយថ្ងៃនឹងដែលខ្ញុំចង់និយាយពី ល្បិចដែលគេធ្វើបាប ក្មួយក្មួយដែលនៅក្រុមហ៊ុន Nagawa ហ្នឹងដូចក្មួយដែលគាត់មានប្រសាសន៍មិញអញ្ចឹងបើគ្មាន តកូលហ៊ុននៅពីក្រោយទេណាគ្មានអាណា គេតែហ៊ានធ្វើអីមានមកហ៊ានធ្វើអញ្ចឹងទេ អាហ្នឹងណាគឺក្រុមតកូលហ៊ុនគេនៅក្នុងនឹងឯងគេក្រុមហ៊ុនជាមួយ Nagawa នឹងឯងហើយអញ្ចឹងហើយ ទៅបានជាវាធ្វើបាបធ្វើគ្រប់វិធីវាលៀបពោវាចោតយូយូវាថាគាត់ពួកគាត់នឹងធ្វើបពប្រឆាំងខាងបពប្រឆាំងអ្នកណាដែលមិនមិនស្ដាប់វាវាចាប់វាចាប់បន្តចាប់ដល់ងើប1ងើប2វាចាប់ងើប3វាចាប់ងើប10វាចាប់អាហ្នឹងចឹង ហើយចូលងើបយើងមកងើបទៅ1000យើងងើបបើទាំងអស់មើល បើងើបទាំងអស់មកវាហ៊ានចាប់ទេហើយបើយើងមកងើបម្ដងបន្តិចបន្តិចអញ្ចឹងអាហ្នឹងហ៊ុនដូចជួយហ៊ុនសែនឲ្យចាប់បញ្ចូលគុកលេងអញ្ចឹងទៅណាអាហ្នឹងអញ្ចឹងរឿងហ្នឹងវាអញ្ចឹងហើយបើយើងងើបទាំងអស់គ្នាមើលទាំងអស់គ្នាឲ្យស្រស់ទាំងអស់គ្នាមើលចេញមកពីណាកាវើហ្នឹងចេញមកអស់បាច់ធ្វើការទេឲ្យក្រុមហ៊ុនហ្នឹងវា ស្អីក៏ស្អីទៅព្រោះយើងធ្វើការឲ្យក្រុមហ៊ុនចំណេញច្រើនហើយហើយវាអត់ដោះស្រាយឲ្យរឿងអីដែលយើងនៅភ្លើនៅចូលធ្វើការនៅជាមួយនឹងក្រុមហ៊ុននឹងទៀតបើយើងចេញទាំងអស់គ្នាមកចេញទាំងអស់មើលមើលមកតើវាហ៊ានទេហើយដូចបាក់ភ្លើងទៀនក៏ដូចគ្នាបងប្អូនយើងជួយគ្នា រួមគ្នា សាមគ្គីគ្នា ឃុំគ្រប់ខេត្តគ្រប់មណ្ឌលគ្រប់គ្រប់ទីកន្លែងទាំងអស់យើងកុំខ្លាចយើងមើលណាបពប្រជាជនពួកក្រុមពួកអបពប្រជាជនអាខូចមេឃុំណាល្អមេចៅ សង្កាត់ណា បារើរះណាគឺវារស់រឿងវាដកចេញហើយមេឃុំមួយមួយ គឺសិតតាអ្នកមានគេលុយគេគេសញ្ញេមកខ្វក់ ដានលក់ដីទិញដីទញេមកខ្វក់សតរាប់ពាន់នេះអានេះដៃវាទុកហើយបើមិនខុំណាដែលស្អាតស្អំអាណិតរាមវាអត់ដល់ទុកទេហើយចឹងយើងនៅយើងនៅធ្វើអញ្ចឹងហើយកុំអោយស្រែកថាអឺឈឺណាស់ចាប់ណាស់អឺនៅអញ្ចឹងទៅងាប់តាមតាមសំណើទៅនៅខ្លាយគេទៅ ខ្លាចគេឲ្យតាមដំណើរទៅងាប់បន្តកូនបន្តចៅរងទុកវេទនាបន្តពុជសណ្ដានតតទៅក្រោយទៀតនៅទៅធ្វើទៅអាហ្នឹងចឹងហើយបើយើងងើបទាំងអស់គ្នាស្រោះគ្នាមើលតើវាហ៊ាន ធ្វើបាបយើងវាហ៊ានចាប់ចងយើងវាហ៊ានវាហ៊ានចាប់យើងតទៀតទេចឹងខ្ញុំឲ្យយោបល់ចៅចៅទាំងអស់ហ្នឹងងើបទាំងអស់គ្នា ធ្វើទាំងអស់គ្នាមិនមែននៅសងំសុខឃើញគេចេញមកធ្វើខ្លួនឯងនៅធ្វើការនៅនៅអរិញគេហៅថាមិនច្បាស់លាស់ខ្លួនឯងនៅខ្លាចអត់ខ្លាចអាហ្នឹងបើខ្លាចថ្ងៃហ្នឹងបានស៊ីថ្ងៃហ្នឹងថ្ងៃក្រោយវាធ្វើបាបបន្តបន្តបន្តបន្តទៅទៀតវាអត់ដូចតែគ្នាវាស្លាប់ដូចតែគ្នាហ្នឹងវាងាប់ដូចតែគ្នាហ្នឹងអញ្ចឹងគណៈបកណាក៏ដោយបន្ថាតបៈភ្លើងទៀនបកណាក៏ដោយ បើនៅគ្រប់ត្រួតត្រួតអាពងហ៊ុនសែនទៀតណាវាងាប់ទាំងអស់ហើយខ្មែរណាណា អ្នកងាប់គឺខ្មែរខ្មែរអ្នកងាប់មិនចិនមិនយួនវាមកងាប់ចំនួនខ្មែរទេចិនយួនវាលេបទឹកដីយួនវាលេបទឹកដី ខ្មែរចិនវាយកប្រទេសខ្មែរទៅច្បាំងជាមួយនឹងពួកប្រទេសមហាអំណាចទប់ទល់ដើម្បីយកអំណាចរបស់វា គេស្បាំងគ្នាងាប់ខ្មែរបន្តទៀតអាហ្នឹងវាចឹងគឺ ខ្មែរជាអ្នករងគ្រោះខ្មែរជាអ្នក ដេកស្លាប់ ខ្មែរដេកឲ្យគេ សម្លាប់បើខ្មែរដេកឲ្យគេសម្លាប់មិនដែរដែរដេកទៅដេកឲ្យគេសម្លាប់ទៅហ្នឹងចឹងអើយហ្នឹងហើយប៉ណ្ណឹងចាស់ណាសូមអរគុណដែលបានចូលមើលខ្ញុំហើយអធិស្ឋានព្រោះអីរឿងហ្នឹងវាពិតរឿងពិតចឹង ណាកាវើណាបើគ្មានតកូលហ៊ុននៅពីក្រោយខ្ញុំសូមជម្រាបវាគ្មានអាណាហ៊ានហើយក្រុមស្លៀកពាក់ដេញស៊ីវិលដេញដើរវាយចំពួងគេដើរចាប់ចងគេគឺកូនចៅរបស់ខាអាហ៊ុនម៉ាណែតនឹងជាមួយនឹងបពពួកនឹងសោខេងអីទាំងអស់ដែលក្រុម បកប្រជាជនហ្នឹងយើងមើលឃើញពួកហ្នឹងគេប៉ិនលេងដខោនគេប៉ិនប៉ិនលេងល្បិចរយជឿបានបើថាឲ្យច្បាស់ខ្លាចអីសខេហ្នឹងមានអំណាចមួយដែរតាចង់ធ្វើហ៊ុនសែនចង់ផ្ដួលឬក៏ចង់ឲ្យប្រជារាស្ត្រស្រឡាញ់មិនក៏មិនធំនាំគ្នាធ្វើទៅនៅអរិញ្ញាលេឡលេឡ អាមួយដើរតួអាក្រក់អាមួយដើរតួស្លូតបោកប្រជាជនបោកភ្នែកអន្តរជាតិអាហ្នឹងប្រយ័ត្នអាកន្លែងហ្នឹងចាខ្ញុំប៉ុណ្ណឹងចាស់ទីបញ្ចប់ក៏សូមជូនពរឲ្យបងប្អូនទាំងអស់នៅក្នុងប្រទេសកម្ពុជា មាន សុខភាពល្អហើយកម្លាំងមមមួនហើយបើកូនចៅខាងភ្លើងទៀនហ្នឹងបើសិនជាកូនចៅមានបំណងចង់ បានសុខសន្តិភាពហើយចង់មានសេរីយុត្តិធម៌បើយើងត្រូវតែងើបយើងត្រូវតែប្រឹងទាំងអស់គ្នា បើសិនជាភ្លើងទៀនបកែគឺយើងនៅពីក្រៅយើងជួយដល់ភ្លើងទៀនទៀតចាសូមអរគុណហើយសូមជម្រាបលាថ្លែងគុំលាចា